តាមពីបុណ្យរបស់គាត់ផងហើយក៏មិនអស់មិនហើយនេះក៏បានចំណាយពេលវេលាមានមិនថានៅហត់ទេមិនខ្លាចកដោខ្លាចទៅទៅវាប្រគេនដល់ប្រសងដែលកុំចាំដល់តានៃវត្តមនីរំភើបរបស់ពួកយើងតំណាងទៅចូលដល់ដល់ដល់គុណយ៉ាងច្រើនតំណាងគុណយ៉ាងជ្រាលជ្រៅរបស់ពួកទីដំណើររបស់យើងបច្ចុប្បន្នសក្តិហើយចង់បញ្ចប់នេះគឺថា គុកខ្លួនឯងទៅពីរួយបាត់ផងបាត់ពីគុកយើងគួរតែដល់ដែរដល់ដែរគុំគុំគុំបន្តរតនត្រ័យ Gracias. nha cắt đó nha rồi rồi nhìn vô cái máy តែព្រះធម៌ទៅតាមប្រពៃណីនៃព្រះពុទ្ធសាសនាយើងដល់ហើយរៀនពីប្រពៃតាមឯងដើម្បីបរិបនៅប្រពៃតាមតាមទៅនៃព្រះពុទ្ធសាសនារបស់ផងយើងហើយដែលជាធម៌ដែលជាទី ca lu cả son có rất sung ti ta thì chi ca bài tập tu tập tu đa lời nguyên ca đa hình nguyên ca học như ấy đòi duyên ta ai lớn nhất tiền tổng của mình tôi mà là tập nhiên nếu chúng ta dùng những ở lớp chúng ta có tập cho các bạn on. ក្រមសត្វធម៌ឡើយធម៌មិនយកយកយកជុំក្រោយហើយយើងទៀតហើយយើងដើរពីជួរដើរពីជួរទៅមានយើងទៅក្រោយហើយលោកពុទ្ធថាខ្ញុំត្រូវថាសម្បត្តិទីឡងថាប្រកាសកម្មឧបករណ៍ 예. Oh. ព្រមទាំងបទពិសាអស់ដែលមានពួនប្រាក់ខ្លាក៏បានបរិស្ធ្វើតែចូលមកបណ្ដោយនិវត្តន៍នេះដល់ពេលមេតាំងដើម្បីមួយប្រគៀនដល់ប្រពុទ្ធសាសនានិងប្រវត្តិសាស្ត្ររបស់សាសនា กันสมาสาจะตุยะตังธรรมจารสุปฏิปิมังกายกรรมังวิยากรรมังปฏิปิมังปฏิปิมังมโน kacang pacang kian kian មតារមីអរកទេវតារកទេវតាដែលរក្សានៅមណ្ឌលវត្តនីរង្សីនេះតាមនឹងយើងយើងខ្ញុំយកកូនទៅចោលសូមឧទ្ទិសនឹងរំលឹកសូមអរគុណនិមន្តមកចិត្តវិញ្ញាណក្ខន្ធនៃពុទ្ធបុរសទាំងអស់នោះវត្តភិតនៅខ្ញុំក៏យើងខ្ញុំជាពុទ្ធបរិស័ទជាកូនចោលនឹងបានរំលឹកទៅរឿងវិញ្ញាណក្ខន្ធគោរពចិត្តបងយើងខាត់របស់ព្រះអង្គចាត់ឡាតែមិនដល់ចាន់ដែរអឺ ជោគវិញ្ញាណក្ខន្ធដល់បុព្វបុរសហើយយើងក៏បានឆ្លងផុតទៅហើយទៀតចូលដល់វិធីដល់ឯកតាសិនហើយចាទី1បាទទៅយកមកចាទី1ចាទៅខាងគ្រឿងទៅញ៉ាំគ្រឿងមិនេះសួយបាត់ទៅដល់នេះហើយចាទី1 Ini Thank you.